តោះឥឡូវនិយាយរឿងជាមួយជាតិកម្ពុជាបន្តិចទៅលោកនីរទ្ធីបាទបាទលោកនោះបាទនិយាយចោះបាទថ្ងៃអាទិត្យនេះគឺប៉ះជាមួយនឹងវៀតណាមបាទក្រុមដែលជាអ្នកជិតខាងបាទភូមិផងរបងជាមួយបាទបាទអញ្ចឹងយ៉ាងណាក៏កម្ពុជាបើសិនជាឈ្នះនៅក្នុងចំនួនបាទជាមួយនឹងវៀតណាមក៏យើងអាចឡើងទៅដែរដោយសារតែយើងអស់ឱកាសហើយបាទបន្ទុកបើទោះបីជាឈ្នះឬក៏សុទ្ធច្រើនច្រើនលើវៀតណាមក៏យើងបានត្រឹមតែអឺ កំដររួមបាទក្នុងប្រកួតចុងក្រោយយើងមានវិធីតែមួយគត់គឺយើងអាចនាំវៀតណាមមកផ្ទះជាមួយគ្នាបាទបើសិនជាយើងឈ្នះវៀតណាមបាទបើសិនជាយើងឈ្នះឬក៏ស្មើបាទបាទគឺយើងអាចនាំវៀតណាមមកផ្ទះជាមួយគ្នាបាទតែយ៉ាងណាក៏ចាំអ៊ុតការប្រកួតម៉ាឡេស៊ីបាទជាមួយនឹងឥណ្ឌូនេស៊ីបាទលទ្ធផលប្រែប្រួលណាបន្ទុកបាទគឺនឹងកាត់កងតាមនឹងបាទសម្រាប់ពានរង្វាន់ Air Suzuki Cup បាទឆ្នាំ2020បាទនិយាយទៅនៅក្នុង Pool B នេះគឺបច្ចុប្បន្នអត់ទាន់មានក្រុមណាឡើងទេបាទអត់ទាន់មានក្រុមណាឡើងតែមានន័យថាឥណ្ឌូនេស៊ីមាន7បន្ទុកវៀតណាម6ម៉ាឡេ6បាទអញ្ចឹងប្រកួតចុងក្រោយ ឥណ្ឌូប៉ះម៉ាឡេវៀតណាមប៉ះកម្ពុជាអញ្ចឹងបាទបាទឥណ្ឌូមួយវៀតណាម7 7ដូចគ្នាបាទ7ដូចគ្នា7 7 6បាទអញ្ចឹងក៏អត់មានក្រុមណាឡើងបាទស្រាប់តែដល់ថ្ងៃនេះបាទគីឡូទៅម៉ាឡេគាត់ទៅចាប់ដៃវៀតណាមអឺឥណ្ឌូឡើងទៅស្មើគ្នាទៅហើយវៀតណាមចាញ់កម្ពុជាទៅវៀតណាមធ្លាក់បាទតែអាចថាក្នុងករណីវៀតណាមឈ្នះកម្ពុជាតែបែរជាឥណ្ឌូគាត់ទៅប៉ះម៉ាឡេបាទតាមពិតទៅ គូនេះគូអត់ឲ្យលេងមុនមុនម៉ោងគ្នាបាទបាទគូតែឲ្យលេងដំណើរគ្នាប៉ុន្តែដោយសារតែកីឡាដ្ឋានរបស់សិង្ហបុរីគឺមានកំណត់មានកំណត់បាទគូតែឲ្យលេងម៉ោងដំណើរគ្នាបាទបើសារឥឡូវចេះបើយើងនិយាយសាមញ្ញឧទាហរណ៍ថាក្នុងករណីដែលម៉ាឡេឈ្នះអឺឥណ្ឌូឈ្នះម៉ាឡេអញ្ចឹងម៉ាឡេមាន6ហើយវៀតណាមចង់ចាញ់ប្រហែលក៏នៅតែឡើងបាទតែបើសិនករណីវៀតណាមអឺម៉ាឡេឈ្នះឥណ្ឌូវិញឥណ្ឌូ7អញ្ចឹងវៀតណាមត្រូវតែផឹងលេឈ្នះបាទអញ្ចឹងគឺវាប៉ះពាល់ដល់ការប្រកួតចុងក្រោយហើយបាទ អញ្ចឹងយ៉ាងណាយ៉ាងណាប្រិមិត្តប្រហែលជាចង់ដឹងពីទម្រង់របស់កម្ពុជាយើងថាតើទៅជាមួយវៀតណាមហើយបាទលោកឌីលធីមើលមើលទៅបាទបាទសម្រាប់ទម្រង់ជួបវៀតណាមគឺខ្ញុំមិនគិតថាហុកដានឹងដាក់កីឡាករសំខាន់សំខាន់ចូលលេងនេះគឺខ្ញុំគិតថាគាត់នឹងដាក់កីឡាករវ័យក្មេងលេងច្រើនបាទដោយសារតែយើងដឹងស្រាប់ហើយគោលដៅរបស់ហុកដាគឺបង្វឹកកីឡាករវ័យក្មេងបាទចឹងសម្រាប់ខ្ញុំខ្ញុំគិតថាការប៉ះជាមួយវៀតណាមនឹងមានការផ្លាស់ប្ដូរកីឡាករច្រើនជាបន្តបន្តទៀតដូចជាការប៉ះជាមួយនឹងឥណ្ឌូអញ្ចឹង គឺគាត់នឹងដាក់កីឡាករវ័យក្មេងលេងឲ្យបានច្រើននៅក្នុងការប្រកួតជាមួយវៀតណាមដែលជាក្រុមមានកម្រិតខ្ពស់អញ្ចឹងខ្ញុំគិតថាថ្ងៃនោះគឺអាចនឹងមិនមានកីឡាករឈុតធំមួយចំនួនដែលលេង11អ្នកប៉ះជាមួយនឹងឡានគឺអត់ច្រើនបាទបាទខ្ញុំគិតថាអត់ច្រើនអញ្ចឹងមែនទែនទៅបើយ៉ាងណាក៏សង្ឃឹមថាកម្ពុជារបស់យើងបាទលោកហុងដាគាត់នឹងរៀបប្រព័ន្ធបាទតម្រង់យុទ្ធសាស្ត្របាទទាំងកីឡាករគឺដាក់ឲ្យទប់ទល់បាទជាមួយនឹងវៀតណាមបាទប្រសិនយើងស្មើបាទឬក៏យើងឈ្នះគឺកាន់តែល្អថែមទៀតបាទ តែបើមែនតើទៅវៀតណាមវិជាគុណបាល់ទាត់របស់គេបច្ចុប្បន្នក៏រីកចម្រើនខ្លាំងបាទគួរឲ្យកត់សម្គាល់ដែរតែគេអាចឆ្លងដល់ជុំបាទវគ្គចៃពូបាទនៅក្នុងព្រឹត្តិការណ៍ជម្រួលខាប់ក្នុងតំបន់អាស៊ីទៀតបាទមិនមែនធម្មតាទេបាទអញ្ចឹងសម្រាប់ការប្រកួតនេះយ៉ាងណាចាំមើលវៀតណាមសិនបាទគេរៀបចំប្រព័ន្ធបាទតម្រង់លេខយ៉ាងណាបាទសម្រាប់ជួបកម្ពុជារបស់យើងពេលខ្លះឥឡូវយើងឃើញការប្រកួតជាមួយនឹងម៉ាឡេនិងឥណ្ឌូនេស៊ីអញ្ចឹងបាទទម្រង់តង់ទី1តង់ទី2គឺកម្ពុជារបស់យើងមានការ ខុសប្លែកគ្នា បាទដោយការប៉ះឥណ្ឌូតង់ទី1បាទឥណ្ឌូគាត់លេល្អមែនទែនមកលើយើងតែដល់ពេលតង់ទី2យើង ល្អជាងឥណ្ឌូនេស៊ីយើងឈ្នះស្ថិតិគ្រប់ការប្រកួតទាំងអស់បាទជាមួយម៉ាឡេជាមួយឥណ្ឌូជាមួយឡាវបាទគឺស្ថិតិរបស់កម្ពុជាល្អជាងពួកគាត់ទាំងអស់បាទបាទចឹងហើយនេះគឺជាអ្វីដែលយើងកំពុងតែអភិវឌ្ឍជឿជាក់ខ្ញុំជឿដូចខ្ញុំបានថារីបាយក្នុងការប្រកួតខ្ញុំគាត់ថាបងប្អូនអត់សប្បាយចិត្តទេចំពោះការប្រកួតបរាជ័យរបស់កម្ពុជាប៉ុន្តែយើងគួរតែយល់អំពីកម្រិតរបស់យើងនិងកម្រិតប្រជាកម្រិតបាល់ទាត់នៅប្រទេសសងខាងរបស់យើងយើងដឹងស្រាប់ហើយបាត់ម៉ាឡេឥណ្ឌូវៀតណាម ឡាវថៃមីយ៉ាន់ម៉ាបាទហ្វីលីពីនសិង្ហបុរីយើងគួរតែដឹងពីកម្រិតនៃការប្រកួតបាល់ទាត់របស់យើងអញ្ចឹងមិនមែនថាយើងចង់ឈ្នះតែតែឈ្នះកីឡាករយើងល្អប៉ុណ្ណឹងតែតែឈ្នះគេយើងមើលពីការលេងកម្រិតនៃការលេងបាល់ឥណ្ឌូនេស៊ីបាល់ម៉ាឡេស៊ីបាល់ឡាវគឺយើងមើលទៅគឺ3ក្រុមគឺកម្រិតលេងខុសៗគ្នាហើយប៉ះម៉ាឡេគេលេងបាល់លឿនលឿនប៉ះឥណ្ឌូគេលេងចម្រុកលឿនលឿនដល់ពេលប៉ះឡាវកម្រិតក្រុមនេះគឺយើងក្របក្របឡាវបាទយើងក្របឡាវឥឡូវយើងមើលស្អែកថ្ងៃអាទិត្យយើងប៉ះវៀតណាមបាទយើងប៉ះវៀតណាមចាំមើលថាវៀតណាមក្របយើងយ៉ាងម៉េច បាទអញ្ចឹងយើងមិនមែនថាយើងយើងមិនបាក់ទឹកចិត្តទេប៉ុន្តែយើងដឹងពីកម្រិតអញ្ចឹងនេះគឺជាអ្វីដែលយើងកំពុងតែអភិវឌ្ឍយើងអភិវឌ្ឍតទៅ បាទបាទយើងអភិវឌ្ឍតទៅ សង្ឃឹមថាប្រហែលឆ្នាំទៅមុខទៀតបាទមួយឆ្នាំពីរឆ្នាំបីឆ្នាំមួយឆ្នាំទៅមុខទៀតគឺយើងអាចបដំកសងជាមួយគេបានដោយសារតែឥឡូវនេះលីកបាល់ទាត់យើងក៏មានក្រុមហ៊ុនថ្មីចូលរួមឧបត្ថម្ភចូលរួមអភិវឌ្ឍហើយក៏មានការកំណត់គោលដៅពីប្រធានលីកអញ្ចឹងសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងនៅក្នុងពេលប្រហែលឆ្នាំខាងមុខបាទបាទប៉ុន្មានហើយបាទ បាទហើយឆ្នាំក្រោយបាទលេខដែរទេបាទ2022បាទគឺគេលេខទៀតហើយប៉ុន្តែដូចជាមិនទាន់បាទកំណត់បាទច្បាស់លាស់បាទនៅឡើយទេដោយសារតែតម្រង់បាទ Covid ធ្វើឲ្យមានបញ្ហាបាទអញ្ចឹងគឺគេចាំអត់ទាំងអស់គ្នាបងប្អូនបាទថាតើឆ្នាំ2022បាទមានកំណែតម្រង់យ៉ាងណាយ៉ាងណាជាពិសេសគឺទីតាំងនៃការរៀបចំការប្រកួតតតែម្ដងបាទអាចដែរបាទបើសិនជា2022បាទកម្ពុជាអាចមានសិទ្ធិធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup បាទបាទ មួយលេងនៅពួកកីឡាដ្ឋានជាតិអូឡ িম্প ិកមួយលេងនៅពួកកីឡាដ្ឋានមរតកជោបាទបាទគឺជារឿងដ៏ល្អមែនតើមែនតើបាទហើយសារតែថ្ងៃស្អែកនេះផងដែរបាទគឺថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលគឺលោកនឹងអញ្ជើញទៅសម្ពោធបាទពួកកីឡាដ្ឋានមរតកជោដែលជាកីឡាដ្ឋានដ៏មហាសាលរបស់កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ2023ដែលក្នុងនោះគឺមានច្រើនមែនតើលោកនរមបាទមានទីលានហែលទឹកទាត់បាល់មានអីអីច្រើនមែនតើបាទបាទគឺដើម្បីទទួលបាទព្រឹត្តិការណ៍ស៊ីហ្គេមនេះបាទ អូខេបងប្អូនសួរថាបើកម្ពុជាបើវៀតណាមចាញ់កម្ពុជាក្រុមណាឡើងបើគឺម៉ាឡេនិងឥណ្ឌូនេស៊ីអត់ទេអត់តាន់ទេលោកនរោមអត់តាន់អាចនិយាយបានទេបើបើម៉ាឡេមានតែ6ពិន្ទុនេះវៀតណាម7វៀតណាម7បាទវៀតណាម7ស្មើឥណ្ឌូអូបាទត្រូវហើយបាទអញ្ចឹងមានន័យថាអ៊ុតការប្រកួតម៉ាឡេជាមួយនឹងឥណ្ឌូបាទខ្ញុំនិយាយអញ្ចឹងបើសិនជាឥណ្ឌូនេស៊ីឈ្នះម៉ាឡេអញ្ចឹងវៀតណាមចង់ចាញ់កម្ពុជា10គ្រាប់ក៏វៀតណាមនៅតែឡើងដែរបាទដោយសារតែវៀតណាមមាន7ពិន្ទុបាទម៉ាឡេ6 ប៉ុន្តែក្នុងករណីដែលវៀតម៉ាឡេឈ្នះឥណ្ឌូនេស៊ីបាទបាទហ្នឹងហើយបាទគឺជាករណីដែលដែលវៀតណាមគាត់ត្រូវបារម្ភថាតើចាញ់កម្ពុជាធ្លាក់ស្មើឬយ៉ាងម៉េចអញ្ចឹងយើងនឹងយើងនឹងទៅមើលតារាងពិន្ទុតើតើឥឡូវវៀតណាមជាមួយឥណ្ឌូនេស៊ីហ្នឹងតើអ្នកណានៅខាងលើបើសិនជាវៀតណាមនៅលើឥណ្ឌូនេស៊ីទៀតគឺវៀតណាមអត់បារម្ភទេមានន័យថាបើសិនជាវៀតណាមចាញ់កម្ពុជា អឺឥណ្ឌូចាញ់ម៉ាឡេគឺវៀតណាមនៅកន្លែងបាទឥឡូវមានព័ត៌មានអាប់ដេតមួយទៀតហើយបាទលោកឌីរធីបាទឥឡូវខ្ញុំឆែកមើលតារាងពិន្ទុអឺឲ្យច្បាស់បន្តិចសិនបាទបាទឥឡូវលោកនរមពងឆែកបាទខ្ញុំនឹងអានខមមិនបងប្អូនមកយើងសង្ឃឹមឈ្នះអត់គ្រប់ការប្រកួតគឺយើងសង្ឃឹមឈ្នះទាំងអស់បាទគ្រាន់តែការប្រកួតចូលដល់ទីលានគឺអ្វីអ្វីយើងមិនអាចដឹងមុនបាទបាទ អញ្ចឹងយើងនឹងរងចាំមើលថាតើបាទលេងយ៉ាងម៉េចបាទតេតិនជាមួយនឹង Alexis Sanchez ទៅ Barcelona គឺពាក្យចចាមរាមបាទដែលថាគាត់នឹងត្រឡប់ទៅទឹកដីបាទកាតាឡានវិញបាទត្រូវហើយលោកនីតិធីបាទគឺម៉ាឡេអឺគាត់វា6ពងបាទបាទអញ្ចឹងវៀតណាមបាទជាមួយនឹង3ក្រុមហ្នឹងបច្ចុប្បន្នឈ្នះចាញ់គឺយើងអត់តន់ដឹងថាក្រុមណាឡើងទេអញ្ចឹងឥឡូវចប់ការប្រកួតសិនឥឡូវនេះតារាងបច្ចុប្បន្នឥណ្ឌូនេស៊ីឈរកំពូលតារាងមាន7បន្ទុកមានគ្រាប់សិត6 វៀតណាម7ពិន្ទុមានក្របសុទ្ធ5បាទម៉ាឡេស៊ីមាន6ពិន្ទុអញ្ចឹងក្នុងករណីដែលឥណ្ឌូនេស៊ីឈ្នះម៉ាឡេចឹងវៀតណាមគេឡើងខ្វល់បាទចង់ចាញ់កម្ពុជា10គ្រាប់20គ្រាប់ក៏វៀតណាមឡើងខ្វល់ប៉ុន្តែក្នុងករណីដែលម៉ាឡេឈ្នះឥណ្ឌូនេស៊ី1គ្រាប់បាទឈ្នះឥណ្ឌូនេស៊ីមួយគ្រាប់អញ្ចឹងមានថាម៉ាឡេគេឡើងហើយបាទតែវៀតណាមជាមួយឥណ្ឌូនេស៊ីគឺប្រជែងគ្នាបាទថាតើអ្នកណាគឺជាអ្នកឡើងទៅជុំបន្ត ឧទាហរណ៍បើសិនជាវៀតណាមគាត់ផ្លាត់ខាងកម្ពុជាមកគ្រាប់1-0គាត់ធ្លាក់តែបើគាត់ស្មើជាមួយកម្ពុជាគាត់ឡើងឡើងឈ្នះឬស្មើគាត់ឡើងអញ្ចឹងគឺយើងត្រូវតាមអត់ប្រកួតថ្ងៃចុងក្រោយអញ្ចឹងមានន័យថាថ្ងៃហ្នឹងគឺម៉ាឡេត្រូវតែប្រឹងលេងអស់ពីសមត្ថភាពគឺថាតតដាក់ជើងចោលបើម៉ាឡេចង់ឡើងទៅវគ្គខ្វែងជាបន្តបាទនេះគឺម៉ាឡេបាទតែបើឥណ្ឌូវិញបើគេឈ្នះអញ្ចឹងមានន័យខ្វល់តិចម៉ាឡេធ្លាក់បាត់ហើយបាទ ចឹងវៀតណាមបាទតាមសបាយបាទបាទវៀតណាមតាមសបាយបាទរឿងរ៉ាវមួយទៀតបាទទស្សនិកជនអាប់ដេតបាទថ្មីឥឡូវនេះលោកប៉េកាឌីយ៉ាឡាបាទគឺកើត COVID-19 ហើយបាទគឺគឺគឺគាត់ទៅតហោះមកពីអេស្ប៉ាញបាទបាទគឺគាត់ទៅតហោះមកពីលើកទឹកចិត្តអាក្វេរ៉ូដែលប្រកាសចូលនិវត្តន៍បាទឥឡូវ COVID បាទនៅ Real Madrid ក៏ COVID Modric ជាមួយនឹង Marcelo COVID-19 បាទឥឡូវនេះនៅក្របខ័ណ្ឌ Premier League បច្ចុប្បន្ន គឺផ្អាកការប្រកួតដល់ទៅ5ប្រកួតនៅក្នុងសប្តាហ៍នេះបាទហើយព័ត៌មានចុងក្រោយដែលខ្ញុំទទួលបាននោះគឺក្លឹបធំធំមួយចំនួនបាទមួយចំនួនធំ ស្នើសុំឲ្យផ្អាកការប្រកួតរហូតដល់ដើមខែមករាគឺទុកពេល2សប្តាហ៍ឲ្យកីឡាករជាកូវីដបាទអញ្ចឹងមានន័យថាឥឡូវនេះក្លឹបធំធំចាប់ផ្ដើមឆ្លងកូវីដហើយ Man U បាទដូចជា Manchester United Tottenham Hotspur បាទមាន Watford មានអីធំធំហ្នឹងគឺ គាត់គាត់កើតកូវីដហើយបាទលីវើពូលម្សិលមិញលេងទាំងបថយបថាវ៉ាន់ដាច់កូវីដកូវីដកូវីដប៉ុន្តែកីឡាករផ្សេងៗតេស្តទៅអត់មានបាទអញ្ចឹងលេងទាំងបថយបថាឥឡូវនេះសប្តាហ៍នេះគឺនៅសល់តែ5គូទេបាទចាប់ពីថ្ងៃសៅរ៍ទៅមានតែ5គូទេគឺ Aston ប៉ះ Burnley អឺ Arsenal ប៉ះ Leeds Chelsea ប៉ះជាមួយនឹង Wolves Liverpool ប៉ះ Spurs អឺ Chelsea ប៉ះ Newcastle Liverpool ប៉ះ Spurs បាទហើយ Wolves ប៉ះដូចដូចជាប៉ះ Everton ដែរបាទភ្លេចបាត់ហើយ បាទគឺសល់តែប្រហែលក្រុមហ្នឹងឯង5ក្រុមឯងប៉ុន្តែឥឡូវនៅប្រែប្រួលទៀតបើសិនជាក្លឹបណាមានកូវីដបិទទៀតបិទទៀតហើយឥឡូវក្រុមធំធំកំពុងតែពិចារណាស្នើសុំឲ្យផ្អាកដល់ខែដើមខែ1បាទប៉ុន្តែព្រីមលីកគឺក៏អត់ព្រមបាទនាយកគ្រប់គ្រងព្រីមក៏អត់ព្រមដោយសារអីកម្មសិទ្ធិបញ្ញានៃការលក់សិទ្ធិការប្រកួតបាទគឺត្រូវតែលេងត្រូវតែលេងបាទគឺខាតមិនមែនថាគាត់មិនបារម្ភពីបញ្ហាសុខភាពកីឡាករទេ គឺគាត់ត្រូវតែរកវិធីណាដោះស្រាយបានល្អបំផុតបាទអញ្ចឹងគឺ បើសិនជាព្រីមលីកបិទគឺបិទចាប់ពីសប្តាហ៍នេះរហូតដល់ថ្ងៃទី8 9បាទចុះបើសិនករណីកីឡាករកើតនៅក្នុងក្រុមបាទលើពី50%អាហ្នឹងមិនគឺត្រូវប្រាក់ក្រុមក្រុមអាយបាទហ្នឹងដូចស្ពឺអញ្ចឹងបាទ6នាក់កីឡាករឈុតធំគាត់កូវីដដែរតែបើក្លឹបណាដែលអត់ទាន់មានទេគឺគេលេងសិនបាទ